ទៀងលោហិតលទ្ធិមរួជីវិតប្រដិតដំបើវាសនា ចំពោះទឹកកងម្ដាយថ្លៃ

இருக்கிறோம் នឹងកូនទាំងទាំងអខ្លួន